យើងនិយាយអំពីការដោះដូរកីឡាករបន្តិចទៅចោះបាទមកដល់ពេលនេះសម្រាប់ Manchester United បាទកំពុងតែស្វែងរកការដំណោះស្រាយក្នុងការយក Anthony មកកាន់ទឹកដី Manchester United បាទក្នុងនោះផងដែរមិនទាន់អស់ទេ Gakpo បាទក៏ត្រូវបាន ជ្រើសរើសនៅ ក្នុងការផ្ទេរដូចគ្នាមកដល់ពេលនេះ Manchester United ផ្ទេរកីឡាករប្រមាណជា130លានហើយប្រសិនបើយក Anthony មកបាន Manchester United ឆ្នាំនេះចំណាយរហូតដល់210លានហើយបើសិនជាយក Gakpo មកទៀតដែលតម្លៃដែលផ្ទេរហ្នឹងប្រមាណជា30លានជាងទៀតអញ្ចឹងមានន័យថា Manchester United ត្រូវចំណាយរហូតដល់ជិត250លានបាទជិត250លានបាទប្រយុទ្ធ3របស់ PSG ត្រូវឥឡូវត្រូវជើងគ្នាណាស់តាអេតវិចិត្រនៅទេ បើតាមសារព័ត៌មានបាទនៅ ក្នុងប្រទេសបារាំងបាន លើកឡើង ថាសម្រាប់កីឡាករប្រយុទ្ធ3រូបរបស់ប៉ារីស បាទ Kylian Mbappe Neymar ហើយជាមួយនឹង Lionel Messi គឺនៅមិនទាន់បានពិន្ទុ10លើ10ទេបាទគាត់នៅបានត្រឹមពិន្ទុ7នៅឡើយទេបាទអញ្ចឹងមានន័យថាគាត់មិនទាន់ support គ្នាបានល្អនៅឡើយទេបាទបើសិនជាយើងនិយាយយកមិញគឺល្អហើយបាទសម្រាប់គាត់ក្នុងការយកឈ្នះទៅលើ Lille ប៉ុន្តែខ្ញុំគិតថានៅមិនទាន់មានភាពល្អប្រសើរជាងនេះតទៀតទេអ្វីដែលប្រិមិត្តខ្ញុំជម្រាបជូនប្រិមិត្តគឺដដែលអញ្ចឹងថាប៉ារីសអធិរាជនៅ បារាំង បាយយ៉ឺនមូនិចអធិរាជនៅ អាល្លឺម៉ង់មកទៅម្សិលមិញ7ទល់នឹង0បាទអញ្ចឹងយើងអត់ទាន់អាចនិយាយបានថាគាត់ខ្លាំងមិនខ្លាំងទេគាត់ទៅប៉ះនៅតំបន់អឺរ៉ុបដូចគ្នាសិនលេងបាល់ UEFA Champions League មួយគ្នាបានយើងដឹងថាគាត់ខ្លាំងអត់បាទអញ្ចឹងយើងអត់ទាន់អាចនិយាយបានទេរឿងនេះបាទតាក់ទងជាមួយនឹងបញ្ហានេះរឿងប្រាវរបស់ Cristiano Ronaldo ដូចខ្ញុំរៀបរាប់ជូនប្រិមត្តដដែលៗថា នៅពេលដែលរ៉ូនដូអត់លេងមែនយូដូចលេងរៀងគ្រាន់ដល់ពេលរ៉ូនដូចូលលេងហាក់បីដូចជាលេងមិនសូវល្អអញ្ចឹងដូចខ្ញុំរៀបរាប់ជូនប្រិមិត្តរួចរាល់ឲ្យថាពេលខ្លះនៅពេលដែលការប្រកួតចូលមកយើងក៏ចង់ល្បីយើងក៏ចង់ល្អយើងក៏ចង់ថ្កើនប៉ុន្តែកេតនាមឬកេតសាបរបស់គ្រីស្ទីណូរ៉ូនដូ ចូលមកកាន់ក្រុមគឺលុបពួកគាត់អស់ហើយបាទលុបពួកគាត់អស់ហើយនេះជាចំណុចដែលអាចធ្វើឲ្យ ជាចំណុចវិជ្ជមាន អវិជ្ជមានមួយបាទសម្រាប់កូនក្រុម របស់ Manchester United មិត្តរួមក្រុមរបស់ Cristiano Ronaldo គាត់មិនសូវជាមានអារម្មណ៍បាទមិនសូវជាមានអារម្មណ៍មិនសូវជាយកចិត្តទុកដាក់ក៏ព្រោះតែលើទីលាននេះអ្នកដែលប្រិយមិត្តចង់ឃើញនិងចង់បានបាទចង់ឃើញចង់មើលការលេងជាងគេនោះគឺ Cristiano Ronaldo មិនមែនពួកគាត់ទេបាទអញ្ចឹងវាក៏ជាចំណុចអវិជ្ជមានមួយដ៏ធំដែរ បាទសម្រាប់ទម្រង់លេងរបស់ Manchester United បាទបាទគាត់ហឿនឧស្សាហ៍បាទគាត់វេលាម៉ោង2យប់បាទ2យប់បាទតាក់ទងជាមួយនឹងបញ្ហា Cristiano Ronaldo មកដល់ពេលនេះមិនទាន់មានក្លឹបណាដែលអាចទទួលយកគាត់ទេក្លឹបមួយចំនួនធំគឺត្រូវបានបោះបង់ក្នុងនោះផងដែរសម្រាប់អ្នកដែលកំពុងតែចុងក្រោយ បាទដែលស្ថិតនៅក្នុងការចរចាចុងក្រោយនោះគឺ Borussia Dortmund បាទ Borussia Dortmund ចឹងហេតុផលដែលខ្ញុំបាននិយាយប្រាប់ប្រិមិត្តក៏ដូចជាមិនសើមិញហើយដែរថាតាក់ទងជាមួយនឹង Cristiano Ronaldo បច្ចុប្បន្នហេតុអីហេតុផល3ដែលក្លឹបផ្សេងផ្សេងគេពិបាកយកគាត់ទី1អាយុទី2តម្លៃពលកម្មទី3តាក់ទងជាមួយប្រព័ន្ធលេងរបស់គាត់អញ្ចឹង3មុខនេះបាទគឺគាត់ហាក់បីដូចជាមានក្លឹបមួយចំនួនធំណាស់បាទដែលមិនអាចយកគាត់បានបាទអញ្ចឹងសម្រាប់មកដល់ពេលនេះគឺមានតែដល់4រសៀលដតម៉ានទេអញ្ចឹងយើងនិយាយអំពី Cristiano Ronaldo ប៉ុណ្ណេះចោះ បាទយើងនិយាយអំពី Manchester United បន្តិចវិញបាទការឈឺកីឡាកររបួសរបស់ Liverpool ក៏ជារឿងមួយដែល Manchester United ជាពិសេស fan របស់ Man U យប់នេះក៏មានទឹកមាត់លេបដែរក៏មានទឹកមាត់លេបដែរយើងឃើញថាសម្រាប់ Manchester United កំពុងតែបិទជាមួយ នឹង Anthony ដែលជាតំបន់ស្លាបប្រយុទ្ធបាទរបស់អាសាក់មកដល់ពេលនេះ ខ្ញុំជម្រាបជូនប្រិមិត្តម្សិលមិញថាការដាក់ប៊ីតលើកដំបូងទៅកាន់សន្សាក់នោះគឺតម្លៃប្រមាណ68លានផោនប៉ុន្តែមកដល់ពេលនេះចុងក្រោយនេះអាន់តូនី បានយល់ព្រម ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹង Manchester United ហើយអ្វីគ្រប់បែបយ៉ាង គឺសម្រេចទៅលើអាសាក់បាទសម្រេចទៅលើអាសាក់អញ្ចឹងមានន័យថា អាន់តូនីយល់ព្រមជាមួយនឹង Manchester United ហើយ តែចុងក្រោយនេះស្ថិតនៅលើអាសាក់វិញតម្លៃចុងក្រោយដែល Manchester United បានដាក់ទៅកាន់អាសាក់គឺ70លានផោនដែរបាទ80លានបាទសូមបៃតូ80លានផោនអញ្ចឹងមានន័យថាពីដើមមកអាសាក់គឺចង់បាន84លាន Manchester United ឲ្យ68លានតែនៅពេលនេះចិត្តនៃទីផ្សារដូរកីឡាករចិត្តបិទហើយបាទចិត្តបិទហើយថ្ងៃនេះថ្ងៃ22ហើយបាទអញ្ចឹងនៅសល់រយៈពេល9ថ្ងៃទៀតទេបិទហើយ បាទអញ្ចឹងអត់អាចបដាបដោយទៀតបានទេអញ្ចឹង80លាន Manchester United បានដាក់ bid សារជាថ្មីអញ្ចឹងតម្លៃនេះវាអាចនឹងខ្ទង់78 80ឬក៏75បាទក្នុងហ្នឹងអញ្ចឹងយើងនិយាយអស់ទៅពី75ទៅកាន់80លានមិនដឹងថាចន្លោះណាទេស្ថិតនៅក្នុងការចរចាប៉ុន្តែ រងចាំព័ត៌តាព័ត៌មានចុងក្រោយបានបញ្ជាក់ថា សម្រាប់អានតូនីនេះនឹងអាចកាត់សេចក្តីបាននៅក្នុងសប្តាហ៍នេះ បាទកាត់សេចក្តីនៅក្នុងសប្តាហ៍នេះថាបានសម្រេចឬក៏មិនបានសម្រេចបាទប៉ុន្តែលក្ខខណ្ឌព្រមព្រៀងបាទផ្ទាល់ខ្លួនជាមួយនឹងបាទ match club ហើយជាមួយនឹងកីឡាករគឺបាទ100%ហើយបាទនៅសល់តែការសម្រេចរបស់អាសាក់ឯងតើព្រមឬក៏មិនព្រមតាមរយៈសំណើបាទក្នុងនោះផងដែរក៏មានកីឡាករ Gekpo របស់ PSV ក៏ត្រូវបាន Manchester United ក៏ហៅថាតាមជាប់មិនលែងដែរ បើទោះជាគាត់កំពុង តែព្យាយាមចង់បានអានតូនីក៏គាត់នៅតែបន្តព្យាយាមបាទចងឲ្យជាប់ជាមួយនឹង Gakpo បាទខ្សែប្រយុទ្ធរបស់ PSV អញ្ចឹងមើលទៅគាត់ប្រហែលជាយកម្ដងយកទាំងពីរតែម្ដងយកទាំងពីរតែម្ដងបាទអញ្ចឹងបើយកទាំងពីរវាមិនដឹងស្រាប់ហើយតើវាមានផលប៉ះពាល់ដល់អ្នកណាខ្លះបាទផលប៉ះពាល់វាមានផលប៉ះពាល់ដល់ Martial វាអាចនឹងមានផលប៉ះពាល់ដល់ Cristiano Ronaldo ប៉ុន្តែមើលទៅសម្រាប់ Cristiano Ronaldo គាត់មិនពេញចិត្តតតែសោះនៅក្នុងការលេងជាមួយនឹង Manchester United យោងតាមរូបភាពនៅក្នុងពេលវឹកហាត់ឃើញថាសម្រាប់ Cristiano Ronaldo គឺមិនហាក់បីដូចជាមានអារម្មណ៍មិនសូវសប្បាយចិត្តឬក៏និយាយថាមានអារម្មណ៍មិនសូវជ្រះថ្លា ជាមួយនឹងមិត្តរួមក្រុមរបស់គាត់ទេបាទជាមួយមិត្តរួមក្រុមរបស់គាត់ទេអញ្ចឹងយើងអាចនិយាយបាន ថាសម្រាប់ Cristiano Ronaldo ដល់ពេលនេះ គឺគាត់មានចិត្តមួយធំបំផុតគឺចង់ចាក់ចេញពី Manchester United បាទពី Manchester United អញ្ចឹងយើងឃើញថាការចង់បានរបស់ បាទ Manchester United កាន់តែធ្វើបាទកាន់តែមករកភាពល្អប្រសើរហើយអញ្ចឹងបើសិនជាគាត់យកបាន ទាំង Gakpo យកបានទាំង Anthony ខ្ញុំគិតថាកាន់តែមានភាពល្អប្រសើរហើយសម្រាប់ Manchester United បាទ